ទីបំផុតកូរ៉េខាងជើងបានប្រកាសថាខ្លួនជារដ្ឋនុយក្លេអ៊ែរនិងបង្កើតច្បាប់នុយក្លេអ៊ែរទៀតផងយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានអនុម័តច្បាប់អនុញ្ញាតឲ្យខ្លួនធ្វើការវាយប្រហារនុយក្លេអ៊ែរបង្ការ និងប្រកាសពីស្ថានភាពរបស់ខ្លួនជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមិនអាចត្រឡប់វិញបាន ការប្រកាសនេះធ្វើឡើង ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនិងការព្រួយបារម្ភថាទីក្រុងខ្ជុងយ៉ាងអាចនឹងបន្តការសាក់លបងនុយក្លេអ៊ែរឡើងវិញ ជាលើកទី1ចាប់តាំងពីឆ្នាំ2017បន្ទាប់ពីមានការបរាជ័យនៃកិច្ចប្រជុំកំពូលជា បន្តបន្ទាប់ជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំជុំវិញការបន្ធូរបន្ថយទណ្ឌកម្ម ច្បាប់ថ្មីដែលត្រូវបានអនុម័តនៅសភាប្រជាជនកម្ពុជាកាលពីថ្ងៃប្រហ័សនិងអនុញ្ញាតឲ្យកូរ៉េខាងជើង ធ្វើការវាយប្រហារនុយក្លេអ៊ែរបង្ការដោយស្វ័យប្រវត្តិនិងភ្លាមភ្លាមដើម្បីបំផ្លាញកងកម្លាំងអរិភាព នៅ ពេលដែលប្រទេសមួយផ្សេងទៀតបង្កការគំរាមកំហែងដល់ទីក្រុងខ្ជុងយ៉ាងដែលជាមជ្ឈមណ្ឌលផ្លូវការរបស់កូរ៉េខាងជើងហើយច្បាប់នេះក៏ហាមឃាត់ការចែករំលែកអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយនឹងប្រទេសដទៃទៀតផងដែរនេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA គួររំលឹកថាក្រុមខ្ជុងយ៉ាងបានធ្វើការសាកល្បងអាវុធជាច្រើន ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះដោយបានបាញ់បង្ហោះអាវុធផ្លោង30ដើមរួមទាំងមីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូងក្នុងរយៈពេល5ឆ្នាំ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។